សួស្តីបងប្អូននេះអាងប្របែកថ្មីអញ្ចឹងអាងនេះអាងថ្មីអាងនេះយើងដាក់ថែម2ទៀតបងប្អូននេះថែម2ទៀតប៉ុន្តែអានេះយើងមាន យើងដាក់របៀបរបបថ្មីបងប្អូនអានេះយើង ធ្វើតាមបច្ចេកទេសអ្នកដែលអ្នកដែលលក់ពូជហើយអាអាងមុខនោះខ្ញុំតែងតែព្យាយាមមើលតាម YouTube ទេហើយអាងនេះខ្ញុំសាកបច្ចេកទេសតាមអ្នកលក់ពូជអញ្ចឹងការរៀបហ្នឹងគឺវាខុសគ្នា អានេះគេរៀបកាប់បើយើងអានោះរៀងរៀបប្រឆិតអានេះគេរៀបកាប់អានេះគេរៀបកាប់ចឹងអាកាមុនយើងរៀបប្រឆិតចឹងអានេះដាក់មុនបងប្អូនអានេះដាក់មុនចឹងអានេះដាក់មុនបានមួយអាទិត្យហើយអាយុវាអាយុវាបានមួយអាទិត្យហើយហើយអាងខាងនោះវាទប់តែអាងខាងនេះអាងខាងនេះវាទៅតម្លាក់យើងទៅតម្លាក់ដែរបងប្អូន ហើយធ្លាក់បានថ្ងៃនេះថ្ងៃទី2ឯងថ្ងៃនេះវាជាដកចេញបងប្អូនណាចឹងអានឹងពិសោធន៍ពិសោធន៍ទេបងប្អូនចឹងចាំមើលតើវាទិន្នផលនៃការរៀបសបុកផ្សេងគ្នា ហើយការរៀបបែបផែន ដាក់ចំណីផ្សេងគ្នាចាំមើលទិន្នផលវាយ៉ាងម៉េចទៅបងប្អូនណាហើយចាំមើលយើងតាមដានបន្តទៀត អានេះយើងរៀបសបុកផ្សេងគ្នាបងប្អូនចំណៃមិញយើងអត់តបានដាក់ចំណៃទេអានេះគេចាប់ដើមដាក់ចំណៃឲ្យស៊ីហើយ嗯。Mm. តាមមុនខ្លុំយ៉ាងមុនដល់ខ្លុំទៅនៅថតអាគៀននោះហើយនេះវាចាក់ដាចេញទៅណាយើងខ្លុំវាអស់ហើយចាំយើងត្រឡប់វាខ្លុំនេះឲ្យវាផ្អើល កុំឲ្យវានៅក្នុងហ្នឹងវាអត់ព្រមចាញ់ទេតែយើងអត់ឆ្លំអត់បក់វានឹងគេគេធ្វើចូលនឹងមើលគេណាអានេះយកខុយយកសាកមើលយកសាកនេះស្រួលមិនចេញមិនចេញព្រៀបណាអានេះអានេះដាក់ពូជថ្មីណាថតនៅចាយើងដាក់ពូជថ្មីយើង យើងអានេះធុងយើងចាស់ណាចឹងយើងត្រូវលាងធុងនឹងចេញទៅកុំឲ្យវាស្អុយហើយមួយទៀតគឺយើងយកសំបុកពងទានេះយកទៅ5ថ្ងៃ5ថ្ងៃឲ្យវាស្ងួតហ្នឹងហើយយើងពេលដែលយើងរៀបដាក់វិញយើងប្រយ័ត្នរឿងសម្ោចនៅជាប់សំបុកនេះគឺភាគច្រើនគឺមានសម្ោចតែម្ដងបើនៅតំបន់យើងមានសម្ោចច្រើនចឹងយើងប្រយ័ត្នអាហ្នឹងមែនតើតែសម្ោចចូលមកវាអាចខាំកូនចរិតយើងងាប់អញ្ចឹងដំបូងឡើយ យើងរៀបធុងយើងរៀបធុងយើងយកសំបុកពងមាន់យើងរៀបអញ្ចឹងណាតែពេលចាប់យើងឃើញហើយអញ្ចឹងនៅពេលដែលនេះយើងត្រូវរៀបវាឡើងវិញតែនេះស្ដាយថាបានរៀបឲ្យមើលនៅពេលនៅពេលដែលនៅពេលដែលយើងរៀបបញ្ចូលវិញដោយសារលពលលពលរៀងខ្លួនអញ្ចឹងអត់មានអ្នកថតទេអញ្ចឹងយើងអត់បានថតឲ្យមើលទេប៉ុន្តែការរៀបហ្នឹងគឺយើងទាំងរៀបវាយើងយើង ខាងក្រោមហ្នឹងយើងដាក់ចម្បាំងតិចតិចតិចតិចតិចតិចសម្រាប់ឲ្យវាតោងឡើង ខែបន្ទាប់មកយើងរៀបសំបុកពងមន់ចូលសំបុកពងមន់ហ្នឹងចូលរៀបដូចឃើញហ្នឹងរៀបវាបកងបកងបកងគ្នាអញ្ចឹងមកហើយបន្ទាប់មកយើងដាក់ច្បាយមកអាហ្នឹងប៉ុណ្ណឹងស្រាច់ហើយហើយអានេះវិញយើងនិយាយពីកូនចង្រិតហ្នឹងកូនចង្រិតនេះវាទៅតែញាស់ម្សិលមិញទេម្សិលមិញពេលល្ងាចអញ្ចឹងវាញាស់ម្សិលមិញពេលល្ងាចហើយនេះយើងយកមកដាក់វាអញ្ចឹងហើយយើងយើងយើងយើងលាវាឲ្យស្មើយើងវីវាឲ្យស្មើហើយបន្ទាប់មកយើង យើងយើងមានអាម្នាក់ខ្ញុំសក់ស្រួលបងប្អូនអញ្ចឹងយើងផ្លុំវាមកយើងមិនផ្លុំឲ្យប៉ើងផេះហុយប្អោងទេយើងផ្លុំគ្រាន់ឲ្យផ្អើកូនចរិតហ្នឹងវារត់ចេញចុះទៅក្រោមសបុកក្រោមរបស់វាហើយបន្ទាប់ពីយើងផ្លុំអីរួចហើយយើង ក្លាប់ក្លាប់ផេះហ្នឹងពវល់វាពីអាក្រោមឲ្យវាមកលើវិញ ហើយយើងវាវាស្ដើងដូចកាលមុនអញ្ចឹងហើយបន្ទាប់មកគឺយើងយកអំបោះនេះអំបោះនេះបោះបោះទៅគឺដើម្បីនេះកុំឲ្យវាមានប្រហុកប្រហុកនេះ អញ្ចឹងនៅពេលដែលអត់មានកហុកអញ្ចឹងយើងស្រួលខ្លុំយើងស្រួលខ្លុំវាឲ្យវាហាឲ្យវារត់ចេញហើយមួយទៀតបើសិនជាត្រង់យើងមានសម្ោចអញ្ចឹងបើសិនជាយើងអត់វីវាទេគឺសម្ោចឡើងមកស៊ីលឿនណាស់អាពេលដែលវានៅលឿនហ្នឹងអញ្ចឹងសម្ោចវាឡើងមកស៊ីអញ្ចឹងយើងបោះវាទៅឲ្យវារត់ចេញលឿនអញ្ចឹងមានតែប៉ុណ្្នឹងទេហ្នឹងវាដាក់កូនចរិតហ្នឹងមួយថ្ងៃថាយើងអឺអានេះរយៈពេលដែលយើងដាក់តែ2ថ្ងៃទេអញ្ចឹងនៅស្អែកមួយថ្ងៃទៀតគឺយើងដកចេញហ្នឹង ដើម្បីកុំឲ្យវានៅដែរវាមាននៅខ្លះដែរប៉ុន្តែយើងត្រូវដកវាចេញហើយកុំឲ្យវាកូនចរិតរបស់យើងធំមកអត់ស្មើធំតូចធំតូចអញ្ចឹងយើងដាក់តែ2ថ្ងៃទេបងប្អូនហើយនេះជាបទពិសោធន៍តិចតួចទេដោយសារពួកខ្ញុំទោះចាប់ដើមរៀនចំដែរទេអត់ទាន់ចេះច្បាស់លាស់ទេហើយមានចំណុចខ្វះខាតអីបងប្អូនអាច comment នៅក្នុង Facebook ឬក៏ comment នៅក្នុង YouTube មក ជួយប្រាប់ព័ត៌មានបន្ថែមឬក៏ឬក៏មានចង្វាក់អីអានឹងអាចសួរសាកសួរបន្ថែមក៏បានឬក៏អាចជា recommend ថ្មីថ្មីសម្រាប់ពួកខ្ញុំដោយសារនេះវាជាបទពិសោធន៍ថ្មីថ្មោងរបស់ពួកខ្ញុំទេបាទអញ្ចឹងនេះរបៀបដាក់កូនចរិតមានប៉ុណ្្នឹងឯងខ្ញុំចេះតែប៉ុណ្្នឹងឯងបងប្អូនបងនោះវាវាដប់ចេញដៃចេញជើងមកតែហ្នឹង Ừ, nóng ừ, nóng nóng nóng nóng đó chơi nhanh không chơi nhanh không nóng ừ, chơi đại nhanh chương mà có à màu mà này à, à con đã cơ rồi thôi ừ, chưa đặt ô đi đi đó đây là ừ lâu nha こんな